ឃើញអុកញ៉ាលៀនអាព្រិកនិនជំពាក់បំណុលគីច្រើនពេកស្រាប់តែអនាគតភរិយាចេញលុយសុងជំនួសទាំងអស់មាន ចំនួន រហូតដល់ទៅជឿជាក់ថាមហា ជនភ័យច្រើន ប្រកាសជាស្គាល់អតីតពិធីករលោកលៀនអាព្រិកនិន ដែលធ្លាប់លេចលឺដំណឹងតតគ្នាថា មានងារជាអុកញ៉ានោះ ទើបនឹងប្រកាសលែងលះជាមួយនឹងអតីតភរិយាដែលជាប្អូនស្រីបង្កើតរបស់តារាស្រីកែវពិសីមិនទាន់បានប៉ុន្មានផងស្រាប់តែបង្អួតភាពស្និទ្ធស្នាលនឹងនារីម្នាក់យ៉ាងណាមិញទោះទៅតែបែកពីគ្រួសារក្តៅក្តៅក្តី តែមិនយូរប៉ុន្មានលោកលៀនអាព្រីកានីនបណ្ដាគូស្នេហ៍ថ្មីហៅប្រពន្ធពេញពេញមាត់ត្រូវគេស្គាល់ថាជាអ្នកលក់លេតាមអនឡាញល្បីម្នាក់ជាស្ត្រីមេម៉ាយ តែសម្រស់ដូចក្មេងស្រីទៅតែពេញក្រមុំស្អាតគ្មានទាស់ភ្នែកសោះយ៉ាងណាមិញទៅនឹងបង្ហាញស្នេហាថ្មី មិនទាន់បានប៉ុន្មានផង ស្រាប់តែលោកលៀនអាព្រិកនីនត្រូវម្ចាស់បំណុលបង្ហោះទាលុយផ្អើលពេញ Facebook ប៉ុន្តែក្រឡេកទៅមើលប្រពន្ធថ្មីរបស់រូបលោកវិញ មិនត្រឹមតែអត់បន្ទោសប្តីឡើយមាន តែនិយាយកាន់ជើងប្តីថែមទៀតដោយ បង្ហោះសារយ៉ាងដូចនេះថា អតីតកាលបងមិនល្អគ្មានវត្តមានរបស់អូនទេ បងជួបបញ្ហាអូនរីករាយរួមដំណើរយើងជាគ្រួសារឆ្លងកាត់ជុះនៃកេរ្តិ៍ឈ្មោះអាស្រូវរបស់បងជីវិតណាក៏ជួបបញ្ហានេះបើតាមការបញ្ជាក់ពី account Facebook ដែលមាន ឈ្មោះថា Yulina ដោយបានលើកឡើងបញ្ជាក់ថាបើជ្រុលជាសង្គមដឹងហើយ អញ្ចឹងខ្ញុំចែករំលែកពីការដោះស្រាយបំណុលរបស់អនាគតស្វាមីនាងខ្ញុំ ទូទាត់សងសាច់ប្រាក់220000ដុល្លាររួចជាស្រេចបំណុលផ្សេងផ្សេងស្វាមីនាងខ្ញុំសូមពេលដោះស្រាយបញ្ចប់នៅពេលខាងមុខក្រោយពីការលើកឡើងខាងលើនេះលៀនអាព្រីគីនីនបានចែករំលែកផ្ទាល់ផងដែរថាអរគុណបេះដូងអរគុណបងប្អូនដែលមានការយោគយល់អធ្យាស្រ័យកន្លងមកខ្ញុំនិងឧត្តមភរិយាអនាគត សូមអរគុណចាសសូមអរគុណសម្រាប់ការ តាមដានព័ត៌មាននេះ។